ប្រិមិត្តជាទីមេត្រី តាមពិតនារីដែលកីឡាករព្រំសំណាងលើក3នោះមិនមែនជាភរិយារបស់ លោកទេចាថាតើនារីរូបនេះគឺជាអ្នកណាឥឡូវយើងតាមដានព័ត៌មានលម្អិតទាំងអស់គ្នារឿងរ៉ាវមួយដែលគេបានកោតសរសើរក៏ដូចជាបានលើកយកមកធ្វើជាប្រធានបទនៅលើបណ្ដាញសង្គមតកតងទៅនឹងការប្រកួត3នារីក្នុងថ្ងៃសិទ្ធិនារីអន្តរជាតិបានរង្វាន់ឈ្នះឡានមួយគ្រឿង។ នៅតែយកមកនិយាយជាហោហើយ ទៅនឹងភាពតស៊ូប៉ិនប្រសពព្យាយាមឈរបីអស់ជាច្រើនម៉ោងយ៉ាងណាមិញម្ចាស់ជ័យលីភីជាម្ចាស់រថយន្តនេះគឺបានទៅលើលេខ1និងលេខ2ដែលគេបានស្គាល់អត្តសញ្ញាណហើយគឺ គូស្នេហ៍ប្តីប្រពន្ធនៅខេត្តតាកែវនិងគូរបស់កីឡាករព្រំសំណាងក្នុងនោះផងដែរតាមប្រភពមួយបានឲ្យដឹងថានារីដ៏ស្រស់ស្អាតដែលកីឡាករ ក្រុមសំណាង3នោះមិនមែនជាភរិយារបស់លោកនោះទេដែលប្រិមិត្តជាច្រើន បានយល់ថាគឺជាភរិយារបស់លោក តាមពិតទៅ គឺជាប្អូនស្រីជីដូនមួយរបស់លោកនោះទេដោយធ្វើឲ្យគេចែកចាយនៅលើបណ្ដាញសង្គមដោយស្មានថាគឺជាភរិយាចាតាមពិតនារីរូបនេះគឺគាត់គឺជាប្អូនស្រីជីដូនមួយរបស់កីឡាករព្រំសំណាងនោះទេ មិនមែនជាភរិយានោះឡើយ។